2566ត្រូវថ្ងៃទី29ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិជួបជាមួយនៅប្រសងខ្មែរក្រមថ្ងៃនេះយើង មានអ្នកសម្របសម្រួល2នាក់2អង្គអឺថ្ងៃនេះយើងម្ចាស់យើងមានកម្មវិធីជួបជាមួយនឹងព្រះសង្ឃដើម្បីយើងសហការគ្នា ហើយយើងបានតំណាក់តំណងគ្នារវាងប្រសង់ខ្មែរក្រមប្រសង់ខ្មែរក្រមនៅតំបន់ ទូទាំងពិភពលោកដើម្បីខំបានចូលគ្នាយើងមានបណ្ដាញយើងប្រសង់គឺជាជាអ្នកដឹកនាំមួយដែលមានអធិបុលនៅគ្រប់ទីកន្លែងជាប្រសង ជាតួអង្គមួយដែលជាអ្នកត្រួតត្រង សាសនាផងទៅត្រងជាតិផងហើយគុណចាស់មានអីបង្ហាញអំពីទឹកចិត្តយ៉ាងណាដែរក្នុងរវាងប្រសងនិងប្រសងណាអរគុណមកស្ការប្រតត្រៃមកស្ការអង្គគ្រូណា នស្ការគុណចាស់គ្រប់ព្រះអង្គនៅលើតាឆាណុលអឺខ្ញុំកណាមានការនៅចាប់អារម្មណ៍រឿងនឹងយូរហើយពីព្រោះចាសកម្មភាព ទូទៅរបស់ ខ្មែរហើយញាតិដលៃខ្មែរក្រោមខ្មែរក្រោមគឺថាជីវិតរបស់ខ្មែរក្រោមគឺមួយប្រសង់ណាណាដែលនៅកម្ពុជាណា សម័យឥឡូវគេថាមានអាណាចក្រអីចឹងមានកិច្ចការខាងក្រៅអញ្ចឹងប៉ុន្តែចំពោះខ្មែរក្រោមគឺថាជីវិតរបស់ខ្មែរក្រោមជាមួយនឹងវត្តអារាមជាមួយនឹងប្រសង់ពុទ្ធបរិស័ទហ្នឹងឯងគឺថាស្អិតកមួតជាមួយគ្នាហ្មងណាគឺយ៉ាងបើន័យថាទីណាមានវត្តទីណាមានពុទ្ធបរិស័ទទីនោះមានជាតិសាសនាហ្នឹងណាអូខេឥឡូវគុណចាស់ចង់អឺ ឲ្យជួបជុំគ្នាបែបណា តាមរយៈអនឡាញឬតាមរយៈអឺសម័យបច្ចុប្បន្ននៅក្នុងឱកាសជួបជុំគ្នាប៉ុន្តែជាទូទៅគឺថាជារបៀបរបបតាមវត្តអារាមនីមួយមួយហើយនឹងសង្ឃយើងបច្ចុប្បន្នហ្នឹងក៏តាមតាន់នៅចលនារីកចម្រើនរបស់ពិភពលោកអញ្ចឹងខ្ញុំគណគិតថាប្រសង់របស់យើងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេសតិចហិញច្រើនបានយល់ដឹងអំពី វិធីបច្ចេកវិទ្យាអញ្ចឹងការជួបជុំគ្នាដូចមានកន្លងមកហោហែគុណណាខ្ញុំកណាលើកឧទាហរណ៍ជាក់ស្ដែងថ្មីថ្មីនេះសម័យកូវីដណាសម័យកូវីដនឹងប្រសង់យើងនៅកម្ពុជាក្រមក៏ធ្វើការច្រើនខាងក្រៅនោះក៏ជួយគ្នាពាក់ពួនពុតបរិស័ទនឹងអញ្ចឹងតំណាក់តំណងគ្នាផ្នែកខាងទូទូរគមនាគមន៍ទូណាផ្នែកខាង ទូរគមនាគមន៍ណា របៀបរៀបអឺទូរស័ព្ទទូប្រជុំគ្នាតាមរបៀបអនឡាញហ្នឹងថាងាយស្រួលទេហើយហើយខាងខ្មែរក្រមយើងប្រសង់នៅសហរដ្ឋអាមេរិកហើយបដិគុណប្រធាន អន្តរសាសនាព្រះអង្គធីធីថាម៉ូនៅកាន់ដាអញ្ចឹងសពាំងកម្ពុជាក្រៅប្រសង់ទៅរៀននៅស្រុកថៃសំណាក់និស្សិតរៀននៅឥណ្ឌាណាណា ភូមាស្រីលង្កាអីយើងអាចតាក់ទងគ្នាបានទេតាកណាណាណាអញ្ចឹងសកម្មភាពរបស់យើងកន្លងមកទាំងពេលខ្ញុំកណានុជាកុហរហើយនឹងរួមជាមួយនឹងប្រសង់ទូទៅធ្វើការងារទាំងព្រះអង្គសឹងយើងរតនានៅមជ្ឈមណ្ឌលព័ត៌មានរបស់ VOKK ហ្នឹងអឺទាំងព្រះអង្គក៏ធ្លាប់ចូលប្រជុំអីហូហាយគឺថាយើងមានតំណែងគ្នាស្អិតមួតអញ្ចឹង ផលប្រយោជន៍ដែលធ្វើការបានសម្រេចកាលពីសម័យដៅកូវីដហ្នឹងយើងជួយជាប្រវត្តិយើងហ្នឹងបានមួយចំនួនធំមិនបានទាំងស្រុងទេប៉ុន្តែបានជាចំនួនច្រើនដោយផ្ដល់ ប្រាក់អប់ថមខ្លះដោយផ្ទាល់ខ្លះដោយប្រយោលខ្លះទៅតាមរយៈផ្សងយើងនៅឯមាតុភូមិហ្នឹងលោកជួយបន្តទៀតណាអូខេប្រយោជន៍ចឹងណែកណាថ្ងៃនេះកណាមានភ្ញៀវពិសេសមកពីប្រទេសកាណាដាហើយលោកជាប្រធានអន្តរសាសនាតំបន់នៅខាងប្រទេសកាណាដា ដូច្នេះយើងហៅនិមន្តលោកចូលរួមក្នុងវេទិការបស់យើងដើម្បីគណៈស្វាគមន៍ហើយចង់ជួបព្រះអង្គគ្រូធានអន្តរសាសនានឹងយូរដល់ហើយបានរួមស្រ័យណាណាឥឡូវសូមអាត្មាស្វែងគុំគុណចាស់និមន្តមកពីខាងកាណាដាសូមនិមន្តចូលទៀតកណាកណាអរគុណកណាថ្វាយគុំបានមកស្ការព្រះអង្គគ្រូណាណាសុខសប្បាយទេ កណាកណាសុខសប្បាយកណាសុខសប្បាយប្រការណាថ្ងៃនេះកណាមានក្តីសោមនស្សរីករាយមានកិត្តិយសដល់ដងដំគង់ពោះណាដែលបានគុណចាស់គ្រូបាននិមន្តចូលរួមក្នុងវេទិកានេតិជួបជាមួយនឹងប្រសង់ខ្មែរក្រមអវេទិការបស់ខ្ញុំកណាតែងតែជួបជាមួយនឹងប្រគុណចាស់កឹមសំរិនប្រគុណចាស់ សើងទីនិងគុណចាស់ផ្សេងៗទៀតដូចជាតារាជាដើមវាជាកម្មវិធីដើម្បីជួបជាមួយព្រះសង្ឃដើម្បីធ្វើយ៉ាងណាតំណាក់តំណងគ្នាឲ្យមានការស្គាល់ចិត្តគ្នាណាឥឡូវថ្ងៃនេះមានគុណចាស់គ្រូជាប្រធានអន្តរបណ្ដាញសាសនា នៅក្នុងប្រទេសកាណាដាគុណចាស់ ចូលរួមក្នុងឱកាសនេះចង់ឲ្យគុណចាស់ធានចង់សួរអីសូមមុនសួរលោកសូមមុនព្រះអង្គគ្រូលើកទី1ចូល KKCC មុនព្រះអង្គគ្រូបង្ហាញព្រះអង្គហើយស្វាគមន៍មួយញាតិមិត្តហើយ នឹងផ្សំទូទៅលើពិភពលោកតិចបងបងគ្រូបាទណាណាអរប្រគុណច្រើនថ្ងៃនេះគឺជាឱកាសដ៏ឧត្តមឧត្តមដែលបានដឹកគុណទាំងពីរព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំកណាអាត្មាភាពឡើងទៅលើកញ្ចក់ទូរទស្សន៍បង្ហាញពី KK CCTV កណាអញ្ចឹងទេ ជាដំបងដំបងបឋមបឋមសូមនមស្ការចំពោះព្រះតនត្រ័យ ដោយសេចក្តីគោរពសូមធ្វើកិរវៈចំពោះហៅថាប្រធានានុធិរៈគឺពិសេសគឺបដិជគុណថេនហើយជាមួយនឹងលោកពោះសវណ្ណសន្សឹងតែជាមិត្តភ័ក្តិផង ជាសហធម្មិកៈផងថ្ងៃនេះរីករាយណាស់ស្ទើរតែរីករាយក្រៅពីអ្វីស្ទើរតែចង់បញ្ចេញយោបល់បានតែយ៉ាងហោចណាស់ក៏ដោយទៅលើកញ្ចក់ទូរទស្សន៍ថ្ងៃនេះផ្ញើទៅតាមរលកធាតុអាកាស ចូលមុខដល់មេតុប្រទេសជាទីនឹកកលឹកជាទីស្រឡាញ់រាប់អានស្មើដល់អាយុជីវិត របស់យើងខ្ញុំបកាណាហើយនឹងសូមធ្វើសេចក្តីស្និទ្ធស្នាលនមស្ការពីទូរដ្ឋាន ផងដែរចូលមុខដល់បកាណាគ្រប់ព្រះអង្គនៅដែនដីកម្ពុជាក្រមទាំងមូល ទាំងប្រសង់ខ្មែរខ្មែរក្រមហើយពិសេសជាងនោះទៅទៀតសូមអរពរញាតញោមប្រជាពុទ្ធបរិស័ទបងប្អូនជនរួមជាតិដែលនៅ ក្នុងមាតុភូមិរបស់យើងជាទីអឺ ឡោះឡៃដោយសារយើងមិនមានឱកាស បានជួបគ្នាហើយខ្ញុំកណាអាត្មាភាពសូមណែនាំខ្លួនតិចទៅក្នុងនាមជាប្រសង់ខ្មែរក្រមមួយរូបដែលបានរស់នៅក្រៅស្រុកជិត30ឆ្នាំនៅសេសសល់តែប្រហែលខែទៀតទេដែលនេះប្រទេសជិញពីក្រៅស្រុកហើយមកតាំងទីរំដៅនៅប្រទេសកាណាដា ដែលត្រូវបាន ទទួលទូនាទីនេះចាត់ទុកមិនគួរមោទនៈអីទេឬមួយមិនលះបង់អីទេទូនាទីនេះចាត់ទុកគ្រាន់តែជាទូនាទីដើម្បីជួយប្រសង់យើង ជួយប្រជាពុទ្ធបរិស័ទខ្មែរក្រោមហើយនឹងជួយខ្លួនឯងផ្ទាល់នេះគ្រាន់តែជាការឧបដកឡើងហើយទូនាទីនេះទៀតសតនឹងយើង សម្របសម្រួលជួយ សម្រួលទៅដល់ការងារនៅក្នុងស្រុកជាមួយនឹងអន្តរសាសនាដែលតាក់ទងជាមួយនឹងអឺ អឺ KKF គឺខ្មែរក្រម Federation សហព័ន្ធខ្មែរក្រមពិភពលោកហើយនៅក្នុងស្ថាប័ននេះទៀតសោតនឹងខ្ញុំគណៈអាត្មាភាពមានការងារជាមមាញឹកដែលតាក់ទិនជាមួយនឹងការងារក្នុងក៏ដូចជានៅក្នុងស្រុកដូចជាដើមក្នុងអន្តរជាតិកណាតែប៉ុណ្ណឹងទៅចោះ slash ខ្លីៗប៉ុណ្ណឹងពីព្រោះការងារយើងចង់បានភាកច្រើនប្រហែលជាញាតញោមអស់លោកគាត់បានស្គាល់ខ្លះហើយ មិនចាំបាច់ទស្សនាចាំឲ្យគាត់មានឱកាសគាត់ស្រាវជ្រាវដោយខ្លួនឯងណាណាសូមអរគុណណាណាគាត់អរគុណបុចាស់បានរៀបរាប់ប្រវត្តិខ្លីៗអំពីជាប់តកតូននឹងប្រវត្តិតខ្លួនផងហើយនឹងកិច្ចការងារសហព័ន្ធផងអញ្ចឹងសូមជួយដំណឹងដល់ប្រិយមិត្តទាំងអស់ដែលបានចូលមើលសូមមេត្តាមុននឹងចូលក្នុងប្រធានបទសូមមេត្តាជួយអឺ share មួយផងជួយ share មួយតោះហើយចែកម្លែកចែកម្លែកផងហើយចង់គ្នាយើងជួយច្រើនហើយបើចង់សួរសំណួរសូមមេត្តាចូលជាក្នុងខ្ទង់ comment ដើម្បីសួរដល់គុណចាស់គ្រូដើម្បីឆ្លើយឥឡូវយើងសូមបើកឲ្យញាតិញោមចូល សួរអំពីតំណែងតំណងប្រសងខ្មែរក្រមយើងអាចស្លេចឆ្លើយទៅតាម អាចដែលអាចឆ្លើយបានទេណាបើគុណចាស់សួរចង់សួរអីយើងអឺជាមួយគ្នានេះដែរជំរាបជូនគុណចាស់គ្រប់អង្គហើយនិងញាតិញោមទាំងអស់ ថាវេទិកាថ្ងៃនេះចង់ចង់សិក្សាអំពីសកម្មភាពប្រសង់យើងមើលសក់ទុកប្រសង់យើង នៅកម្ពុជាក្រោមអឺសំគ្នា ជាមួយនឹងបច្ចុប្បន្នយើងឃើញប្រសង់យើង នៅវត្តភ្នំសេកនៅខេត្តដងហោកំពុងតែមានរងនៅការបំផុត20ក៏ដូចជាការគម្រាមកំហែងហាក់ដូចជាស៊ីសង្វាក់គ្នាជាមួយនឹងសាលាឆាទៀនភូមិករ៉ែកណាស់ អញ្ចឹងវត្តភ្នំសេហ្នឹងថ្ងៃមុន មានការចាប់នៅរថយន្តបណ្បាតបពសង្ឃខាត់ទុកហើយនឹងក្រោយមកទៀតឃើញមានចូលទៅពាត់ជារបៀបដើរជុំវិញវត្តអារាមអញ្ចឹងទៅរបៀបគម្រាមកំហែងណាហាក់ដូចជាគម្រាមកំហែងនៅ ក្នុងនៃណាមួយឆ្លៀតឱកាសនេះសូមនិមន្តព្រះអង្គគ្រូនៅកាណាដាប្រតិកម្មព្រះអង្គធីធីធម្មោ ដែលជាប្រធាន ផ្នែកអន្តរសាសនាព្រះអង្គមានចក្ខុវិស័យទលំទលេផ្នែកខាងហ្នឹងហើយមានតំណែងច្រើន ជាមួយនឹងប្រសង់យើងទាំងប្រសង់ភូមាប្រសង់ជប៉ុន ប្រសង់នានាទាំងអស់ជុំវិញពិភពលោកជាពិសេសនៅឯម្ដុំខេត្តលង្ហោហ្នឹងគឺព្រៃឈូក ទនំសេកនឹងព្រះអង្គគ្រូធីធីធម្មោព្រះអង្គជឿថាព្រះអង្គគ្រូបាន ស្គាល់នៅភូមិសាស្ត្រទីនោះច្បាស់លាស់ខ្ញុំប្រគុណណាសូមសួររឿងថ្មី ថ្មី នៅឯវត្តភ្នំសេកព្រះអង្គគ្រូមាន ការចាប់អារម្មណ៍យ៉ាងម៉េចដែរដែលពេលគេពាត់អឺជុំវិញវត្តភ្នំសេកនៅពេលល្ងាចម៉ោង5ម៉ោង6ហ្នឹងក្នុងពេលដែលប្រសង់មិនដឹងរឿងអីគ្មានលិខិតស្នាមអីដែលថា ផ្ដាល់តំណែងមុនហើយលើកគ្នាទាំងស៊ីវិលទាំងកងទ័ពមានទាំងកភ្លើងវែងកភ្លើងខ្លីអីប្រដាប់ប្រវត្តិនឹងឬតាមតំណែងមកថាប្រហែលជាជាង100នាក់អឺនៅក្នុងនេះនឹងព្រះអង្គគ្រូបានតាមដានកិច្ចការនឹងឲ្យបានជ្រាបយ៉ាងម៉េចដែរព្រះអង្គគ្រូមុនទៅគណៈអអបគុណតាមពិតតង្វើដែលប្រកបដោយការមិនផ្ដល់ឱកាសឲ្យ ឬមួយអកប្បកិរិយានៃរដ្ឋទទួលខុសត្រូវមូលដ្ឋានក៏ដូចជាថ្នាក់ស្រុកថ្នាក់ខេត្តមិនទៅដល់ជជែកពីព្រឹត្តិការណ៍កើតឡើងកន្លងហើយ ពីម្សិលមិញ ពី2ថ្ងៃកណាកណាចង់បើកវងកញ្ចក់ហើយសុំប្រកេនក៏ដូចជាចំនួនពណ៌ផង ដែរពីមូលដ្ឋានភូមិឋាននៅទីហ្នឹងពីព្រោះខេត្តលង្ហហ្នឹង បើយើងធ្វើដំណើរពីខេត្តព្រែករិស័យគឺថាយើងចុះទូកតែសប្តាហ៍ហ្នឹងយើងអាចទៅដោយបាទតែផ្លូវឡានហ្នឹងក៏ស្រួលទៅជាងផ្លូវទូកពីដើមយើងច្រើនតែផ្លូវទូកចុះពីព្រែករិស័យចុះទៅប្រហែលជាម្ដង7ម៉ោងបន្ទាប់ទៅដល់ព្រៃឈូកម្ដងព្រៃឈូកហ្នឹងភាគច្រើនភូមិសាស្ត្រនៅទីហ្នឹងវាអត់មានថ្នល់អីសម្បូរថ្នល់ទេភាគច្រើនច្រើនតែបឹងហើយជាមួយនឹងព្រែកស្រុកកម្ពុជាក្រមហៅព្រែក ហើយព្រែកហ្នឹងអត់សម្បូរទឹកសាបហើយរុក្ខជាតិហ្នឹងក៏សម្បូរផ្លែឈើហ្នឹងក៏សម្បូរចឹងទេមកជួតនំសេកហ្នឹងវាតាក់ទិនជាមួយនឹងស្រុកគេហៅដល់ស្រុកតាមបិញស្រុកព្រៃឈូកហ្នឹងខ្មែរហៅព្រៃឈូកហ្នឹងវាមានមកជួហ្នឹងតនំសេកហើយជាមួយនឹងព្រៃឈូកហ្នឹងនៅឆ្ងាយពីគ្នាម្ដងជា4ទៅដល់7គីឡូជាដើម អញ្ចឹងទេពិបាកនឹងធ្វើដំណើរជីងចូលដូច្នេះហើយបានប្រជាពុទ្ធបរិស័ទនៅទីហ្នឹងហ្នឹងគាត់ខិតខំប្រឹងដោយមានសទ្ធាចង់បង្កបង្កើតឲ្យមានទីតាំងរៀនអក្សរខ្មែរជាមួយរក្សាវប្បធម៌ជាដើមលក្ខនឹងលក្ខហ្នឹងអញ្ចឹងទេបានបង្កើតនៅសាលាឆោទៀនហ្នឹងដោយគ្លីសង្ខេបទៅប៉ុណ្ណឹងត្រឡប់មកពីសំណួរដែលបងបានសួរមិញចំពោះខ្ញុំកណ្ដាលអាត្មាភាពមានចំណាប់អារម្មណ៍ទៅលើតបកិច្ចរបស់ថ្នាក់មូលដ្ឋាន ហើយពិសេសជាងនឹងទៅទៀតហ្នឹងរដ្ឋាភិបាលយួននៅក្នុងតំបន់ហ្នឹងខេត្តហ្នឹងទៀតសោតហ្នឹងដោយមានឃើញនគរបាល មានទាំងតបផងហើយថែមទាំងមុខនការនៅ ក្នុងទីហ្នឹងទៀតសោតដែលមកដោយមិនបានផ្ញើនៅញាត់ទៅជាដើមអានេះបើយើងទៅតាមច្បាប់មែនទែនចាត់ទុកថាការគម្រាមកំហែងទៅដល់ថ្នាក់ហៅថាចាត់ទុកថាបើយើងអាចប្រឈមជាមួយនឹងផ្លូវច្បាប់ប្រកាសជាយើងអាចសម្រួលគ្នាដោះស្រាយបានប៉ុន្តែកុំភ្លេចថាចំពោះខ្ញុំកណាអាត្មាភាពឃើញថាទីណាក៏ដោយ តាក់ទងជាមួយនឹងពុទ្ធសាសនាតាក់ទងជាមួយនឹងការទូនមានព្រះបដៅរបស់ព្រះពុទ្ធទីនឹងវាមានមេកុនបានសេចក្តីថាព្រះអង្គសឹងអគុណនឹងដែលលោកនៅឯវត្តសង្ឃមង្គលនឹងទទួលខុសត្រូវនៅទីហ្នឹងបើចង់ធ្វើអីក៏ដោយអត់ចាត់ទុកថារំលងណាហ្នឹងចូលថារំលងទៅចោះរឿងហូចណាក៏ទៅឲ្យលោកដឹងថាតណ្ហាហ្នឹងវាកើតហេតុឡើងអញ្ចឹងល្អជាជាងណា បើសិនជាការងារនោះកើតឡើងអញ្ចឹងចំពោះអាត្មាវិញដំណោះស្រាយទៀតសោតហ្នឹងគឺថាបកលឲ្យទួលនីតិប្រសងតំណាងប្រសងនៅទីហ្នឹងលោកទទួលទួលនីតិជាប្រធានគាត់ថាទួលនីតិជាប្រធានលោកតើមានទួលនីតិហ្នឹងមកជួយឃុំគ្រងកូនចៅឬមួយជួយរួមពិធីអធិការបកកើតឡើងនឹងជួយដំណោះស្រាយតែបើយកកម្លាំងយកមនុស្សអីរាប់រយអីចឹងមកហ្នឹងចំពោះខ្ញុំក៏ថាឃើញថានេះវាដូចជាវា មើលទៅវាអត់សមភ្នែកទេសម្រាប់អ្នកនៅទីហ្នឹងវាសាខ្មែរក្រមយើងគាត់ខ្លាចផងហើយពិតភ័យជាមួយនឹងច្បាប់ត្រឡប់ផងដោយសារមិនសូវបានយល់អីអញ្ចឹងប៉ុន្តែបើសម្រាប់ចាក់ខោវិស័យរបស់ពួកបរទេសដូចជាខាងអន្តរសាសនាយើងចាត់ទុកថាការគម្រាមកំហែងទៅដល់ជិះជាន់ទៅលើហៅថាជនជាតិដើមខ្មែរក្រមនៅទីហ្នឹងទី2ទៀតវាអាចប៉ះពាល់ទៅដល់ផ្លូវចិត្ត ផ្លូវចិត្តហ្នឹងកុំភ្លេចថារដ្ឋាភិបាលនៅតំបន់ហ្នឹងនៅខេត្តហ្នឹងមិនមែននៅខ្មែរក្រម រស់តែមួយខេត្តលងហរទេនៅគ្រប់ទិសទីទាំងប្រសង់ទាំងប្រសក់ទោះបីមួយចំនួនខ្លះហ្នឹងធ្វើការនៅក្នុងលេខនៅក្នុងរដ្ឋាភិបាលក្តីប៉ុន្តែគាត់មិនអាចមិនមិនហ៊ានបញ្ចេញនៅកំហែងរបស់ខ្លួនប៉ុន្តែទឹកចិត្តនឹងទៀតសនឹងអត់សบายចិត្តជាមួយរដ្ឋាភិបាលដែរកន្លែងហ្នឹងហើយដែលធ្វើអោយអឺការងារមួយចំនួនគឺពិសេសគឺរដ្ឋាភិបាលហាណូយថា កុំមុនីហាណូយយួនហាណូយទៀតសតនឹងខាតបងសម្បើមណាចំពោះទឹកចិត្តនៅការគ្រប់គ្រងពីព្រោះសម័យវាដើមឡើយបិណ្ឌ75ហ្នឹងគឺថាឃោសនាបញ្ចុះបញ្ចូលឲ្យខ្មែរក្រមនឹងជួយវាយអាមេរិកកាំងជាដើមជួយវាយចក្រពត្តិអាមេរិកកាំងជួយវាយបណ្ឌិញហៅថានេះពួកបរទេសនឹងឆ្លៀនពៀនប៉ុន្តែដល់បានស្រុកសានត្រានធ្វើបាបប្រជាជនខ្លួនឯងធ្វើបាបខ្មែរក្រមធ្វើបាបជនជាតិដើមណា តែមើលអីហ្នឹងហើយដោយក្លេសង្ខេបវិញខ្ញុំក៏ថាអាត្មាមើលឃើញថាខុសឆ្លាស់ជាមួយនឹងអ្វីដែលរដ្ឋាភិបាលយួនបានសញ្ញេគោរពសិទ្ធិមនុស្សហើយថ្មីថ្មីទៀតសនត្រូវបានគេបញ្ច្រកថាប្រទេសដែលដែលឆ្លៀនប្រទេសដែលដែលមិនគោរពនៅសិទ្ធិមនុស្សជាដើមណាមានតែ CPP ណាចឹងហើយខ្ញុំកណ្ដាលនៅខាងក្រៅនេះសូមស្គាល់ទោសហើយមិនយល់ស្របនៅទង្វើដែលរដ្ឋាភិបាលបានធ្វើកន្លងហើយសូមអោយបដិជគុណសឹងអគុណឬមួយដែលគុណថាដាវញើ ដែលព្រះអង្គដែលមានតួនាទីរហូតដល់មានតួនាទីធំទទួលខុសត្រូវប្រសងស្ទើរតែទូទាំងដែនដីកម្ពុជាក្រមទាំងមូលនឹងសូមព្រះអង្គធ្វើអន្តរាគមដោយយកនៅកតេយុទ្ធឲ្យច្បាស់លាស់ហើយស្រួលកិច្ចការនឹងបើមិនចឹងទេយើងស្រុកនោះអត់សុវ័យប្រទេសទេទាំងខ្មែរខ្មែរក្រមក្តីដែលរស់នៅលើពិភពលោកទាំងមូលហ្នឹងហើយនឹងគុតកលទោសចាត់ទុកថាទង្វើនេះគឺជាទង្វើដែលប្រកបដោយអយុត្តិធម៌ឆ្លៀនពៀនហើយនឹងបំពានច្បាប់មនុស្សលោក គណាព្រះអង្គគ្រូអតាមបន្ទូលព្រះអង្គគ្រូមិញថារឿងនេះករណីនេះគួរឲ្យប្រសង់មន្ត្រីសង្ឃមេគន់អីនៅកន្លែងនោះដោះស្រាយមិនចឹងបងប៉ុន្តែប្រហែលថ្ងៃមុនតាមតែខ្ញុំប្រណាចាំពេលដែលធ្វើការខាត់នៅរត់កង់3របស់ប្រសង់វត្តលំសេតបិណ្ឌបាតយើងមានឃើញឃ្លីបមួយ ឃ្លីបមួយហ្នឹងនគរបាលហ្នឹងទៅសម្ភាសដេចគុណសឹងអគងដែរប៉ុន្តែទៅតាមបន្ទូលដីកាធេរដីការបស់ព្រះអង្គសឹងអគងហាក់ដូចជា ស្ដីបន្ទោសថែមហើយប្រគល់ការងារហ្នឹងឲ្យនគរបាលហ្នឹងចាត់ចែងតាមច្បាប់តើបើតាមដែលបន្ទូលរបស់ព្រះអង្គគ្រូ ប្រធានអន្តរសាសនានៅកាណាដាព្រះអង្គធីធីថាម៉ូដែលមានទូលមិញហាក់ដូចជាគិតថាវាសនានៅដោះស្រាយបញ្ហាផ្សេងផ្សេងលើប្រសង់ជើងវិនឬមួយដៃគុណដៅញើតាក់ទងជាមួយនឹងរឿងករណីក្តីស្លាចោះធានភូមិកណ្រែងក៏ខ្ញុំកណាឃើញថាព្រះអង្គពីរអង្គហាក់ដូចជា មិនសូវជាជួយឈឺឆ្អាលមុតមមទៅលើការការពារនៅសិទ្ធិសេរីភាពរបស់ប្រសង់ជាកូនចៅអ្នកជនជាតិដើមនៅទីនោះតើព្រះអង្គគ្រូគិតថាតើឆាន់គំនិតថាឲ្យប្រសង់មេគុណនឹងដោះស្រាយហាក់ដូចជារុញទូកបដោយ ទឹកទេឬមួយក៏យ៉ាងម៉េចដែរព្រះអង្គគ្រូ កណាអរគុណតាពិតទៅដល់ពេលដែលតាក់ទិនជាមួយនឹងការចាប់កង់3ស្រុកយើងហៅសឡូយហ្នឹងខ្ញុំកណាក៏បានទូរស័ព្ទទៅកន្លងហើយដូចថាទុកទុកអានោះគេដល់ទុកទុកបែបអង្គគ្រូស្រុកយើងទៅហៅសឡូយស្រុកយើងហៅសឡូយគឺកង់3នៅតាមខ្មែរក្រមមកចុះសឡូយចឹងហើយភ្លាមភ្លាមហ្នឹងកន្លងប្រហែលប្រហែលម៉ោងហ្នឹងនៅពេលដែលគូវិនលោកសម្ភារជាមួយនឹងទូរទស្សន៍មេឌៀរបស់ខេត្ត លំហហ្នឹងខ្ញុំកណ្ដាលអាត្មាភាពហ្នឹងក៏ខ្ញុំកណ្ដាលបានទូរស័ព្ទទៅជួបគ្នាប្រហែលជាម្ដុំ20នាទីព្រះអង្គគ្រូមានតាក់ទងជាមួយព្រះអង្គសឹងមកវិនហ្នឹងជាប្រចាំហ៎បងគ្រូអឺម្ដងមកកាលកណ្ដាលកណ្ដាលកណ្ដាលកណ្ដាលហើយអ្វីដែលខ្ញុំកណ្ដាលចង់ពោលនៅទីនេះវាមានបច្ចេកទេសខ្លះដែរតែអ្វីដែលខ្ញុំកណ្ដាលសូមអធិស្ឋានមិនបានបញ្ចេញនៅលើកញ្ចក់នេះទេប៉ុន្តែអ្វីដែលខ្ញុំកណ្ដាលបានទូរស័ព្ទហ្នឹងខ្ញុំកណ្ដាលសំណុំពរ ព្រោះថាលោកគ្រូនៅទីហ្នឹងមិនដំបូងហ្នឹងតាមពិតទៅធ្លាប់ស្គាល់គ្នាហ្នឹងក៏យូរឆ្នាំហើយម្ដងម្កាលហ្នឹងក៏ទូរស័ព្ទអីសួរសុខទុក្ខពីព្រោះអតីតជីតារបស់លោកហ្នឹងបានបួសជាមួយខ្ញុំកណាហើយខ្ញុំកណាហ្នឹងបានបំពេញជាឧបជាបួសនេនណាលោកតាសឹងសឹងច័ន្ទហ្នឹងគូណាហើយកូនគ្រូវិនហ្នឹងតើជាចៅរបស់លោកតាអញ្ចឹងទៅហើយខ្ញុំកណាទស្សនាលោកតោស្គាល់លោកគ្រូអញ្ចឹងទៅគាត់ជជែកគ្នាទៅថារឿងទុកទុកឬមួយ ម៉ូតូកង់3នេះទៀតសតនោះសូមឲ្យលោកគ្រូជួយ សម្រួលផងពេលព្រោះតាមពិតទៅថ្នល់ផ្លូវនឹងទៀតសតនឹងប្រកាសជាវាមិនមែនជាមហាវិធីអីធំដុំទេពីព្រោះផ្លូវតូចហើយវាចង្អៀតអញ្ចឹងទេប្រសង់លោកអាស្រ័យទៅលើម៉ូតូកង់3ហ្នឹងសម្រាប់ចង្ហាន់វ៉ាន់ជួនហើយហើបនិបាតជាដើមតែពិតវាអត់មានអីគួរតែ រំគៀសហើយឬមួយឧបសគ្គអីកើតឡើងពីព្រោះលោកចោតប្រកាន់ថាដោយសារ ម៉ូតូកងអីហ្នឹងคล้ายក៏មានអន្តរាយទៅដល់សន្តិសុខបានន័យថាគ្រោះថ្នាក់គ្រោះថ្នាក់សម្រាប់តែប្រសងនៅទីនឹងផងប្រជាពុទ្ធបរិស័ទអីជាដើមហើយធ្វើឲ្យវាមានរារាំងជាមួយនឹងសារាចរខ្ញុំកណ្ដាលក៏បានប្រកេនព័ត៌មានគុណវិនថារឿងអ្វីអ្វីក៏ដោយបើសិនតែយើងសម្រួលបានណាអត់នឹងកើតរហូតទៅដល់ក្ដុំក្ដាំងដែរ ប៉ុន្តែជំហរនេះខ្ញុំកណ្ដាលគ្រាន់តែឈួរនៅมันអកតេទាំងប្រសងយើងនៅក្នុងក្នុងក៏ដូចជាដំណើរដែលយើងមើលតាមភ្នែកដែលយើងមើលពីក្រៅទៅឃើញថាវាដូចជាឆ្គួងដែរឆ្គួងទីមួយថាយើងជាជាមេជាកយអាណាព្យាបាលរបស់ប្រសងនៅទីហ្នឹងប៉ុន្តែអ្វីដែលគវិនលោកបានពោលោកថាលោកគ្រូដឹងទេគេប្រសងលោកអត់ស្ដាប់ប្រកបខ្ញុំកណ្ដាលហ្នឹងចំណុចខ្សោយមួយសូមអភ័យទោសនិយាយលើកញ្ចក់នេះតែម្ដងលោកថាដោយសារសេចក្តី នៅឯកន្លែងវត្តមួយចំនួននៅទីនឹងក្តីពីព្រោះនៅស្រុកយើងនៅខាងក្រោមវាមានសិក្ខាសាលាអញ្ចឹងដែរក្នុងមួយឆ្នាំមិននឹងចូលប្រែភាសាហ្នឹងគឺមានការជួបជុំដូចជាអនុសង្វចរៈទៅចោះហើយលោកថាពេលដែលជួបជុំទៀតសោតនៅឡុងហោទាំងមូលហ្នឹងអត់សូវមានប្រសងហ្នឹងមិនសូវជាឲ្យតម្លៃបើសេចក្តីថាមិនសូវជាគោរពបូជាលោកម៉ាទេមិនស្ដាប់ណាអញ្ចឹងទៅជារឿងមួយដែលលំបាកនៅក្នុងការណែ តែចំពោះយើងនៅខាងក្រៅយើងគាត់នៅផ្ដល់កំណត់ហើយសូមអធិស្ឋានសូមមកលោកគ្រូនឹងជួយធ្វើអន្តរាគមហើយអន្តរាគមទៀតសតនឹងអត់មានលំអៀងទៅលើរដ្ឋាភិបាលដោយសារលោកគ្រូឯងជាប្រធានជើងបាំងសុសាយអូនឺកៅតិនយិនឡុងហើយក្នុងនាមជាប្រសងខ្មែរក្រមដោយសារភីយកតេដោយសារចន្ទយកតេដោយសារកតេណាមួយអត់ត្រឹមត្រូវទៅគោលជំហរគឺថាយើងជាខ្មែររដ្ឋាភិបាលគេផ្ដល់ឱកាសឲ្យយ៉ាងសម្បូរបែបកកសាងឲ្យសពបែបយ៉ាង ហើយខ្ញុំកណ្ដាលក៏បានស្នើព្រះអង្គថាបើមានបញ្ហាអីខ្ញុំកណ្ដាលនឹងជួយសម្រួលបានដោយភាគីខាងនោះក្តីវត្តរំសេកក៏យើងមានតំណតំណងខ្ញុំកណ្ដាលនឹងទូរស័ព្ទទៅសូមឲ្យប្រសងយើងនៅទីនោះគោរពបូជាទៅតាមអ្វីដែលជាធម៌វិន័យរបស់ពុទ្ធយើងអញ្ចឹងទេក៏ឃើញថាអឺលោកក៏បានថាយើងខ្ញុំកណាក៏បានស្នើពី3ចំណុចដែរទៅលើវត្តតំណសេកទៅលើការថែរក្សាសួខសុខទុក្ខប្រសងធ្វើយ៉ាងណានោះឲ្យវាមានការ ស្អិតកម្ពុជាជាមួយគ្នា ប្រតិបត្តិចាស់ទុំគោរពអ្នកមិនអ្នកក្រោយអីចឹងកណានេះគឺជាចំណុចដែលខ្ញុំកណាទៅចំពោះយើងនឹងព្យាយាមទៅទៀតព្រោះតាមពិតទៅជារឿងមិនចង់ តាមពិតជាធាតពិតមែនទែនយើងធ្វើនៅគោលចំហមួយឲ្យច្បាស់ថាដំណើរតើនរណាខុសណាត្រូវតែធាតពិតមែនទែនរដ្ឋាភិបាលចាត់ទុកថាដូចជាបំពេញអីខ្លះចឹងដែរហើយវិស័យគឺរិគុណសើងវិញយើងមិនប្រកាន់ចោតប្រកាន់ទៅលើព្រះអង្គទេតែសូមព្រះអង្គវេទនាវិជ្ជាចាស់ផងជាបិតាជាប្រធានសង្ឃផង ចឹងទៅមួយត្រឡប់មកវិញគឺថាសូមស្នើឲ្យក្រសួងសង្ខេបជាមួយនឹងរដ្ឋាភិបាលទាំងពីរនឹងសហការគ្នាក៏រកផងគ្រូអលឱកាសឲ្យប្រសងនៅទីនោះបាទយើងមើលទៅរឿងហ្នឹងមានមតិជាច្រើនណាបងគ្រូមានមតិនឹងផ្ដាល់មកឲ្យទាំងវេទិកាព្រះអង្គគ្រូពោសវឿងហើយខ្ញុំកណាផ្ទាល់ធ្លាប់ធ្វើការវិភាគដោយអត់មានបានរួមស្នៃជាមួយព្រះអង្គគ្រូជាប្រធាន អន្តរសាសនា ផ្នែកតំណែងអត់ទេផងហើយក្នុងសពផងទេ មានរឿងជាច្រើន មានការរិះគន់ជាច្រើន ដែលពាក់ព័ន្ធទៅដល់ប្រតិគុណសង្ឃវិនតាំងពី ការចាប់ផ្ដើមសាងសង់សាលាឆតទៀនហើយមានចូលរួមជាមួយនឹងគណៈមហាយានរបស់ប្រសង់វៀតណាមហ្នឹង ហើយនឹងអាញាធរមូលដ្ឋាននឹងចោះទៅខត់ខាំងរហូតដល់មាននំឡានអីថាហ្មងទៅស្ទូចព្រះស្ទូចអីក្នុងសាលាឆោតទៀតហ្នឹងតាំងពីពេលដំបូងបងសាងសង់តែចុងក្រោយហ្នឹងតើព្រះអង្គគ្រូមើលឃើញទេរឿងវត្តនំសេកក៏ដោយភូមិកណ្ដែងក៏ដោយមានជាប់ពាក់ព័ន្ធជាមួយគ្នា ឬមួយ អាចប្រឈមជាមួយនឹងការសងសឹករបស់ មន្ត្រីមូលដ្ឋាននៅក្នុងការចាប់រត់កង់3នឹងហើយនឹងទៅពាត់វត្តនំសេករយៈពេល1ម៉ោងជាង ពីថ្ងៃមុនហ្នឹងពាក់ព័ន្ធជាមួយនឹងគំនុំគុំគួនសងសឹកឲ្យដល់ទេបងគ្រូព្រោះថ្ងៃនោះយើងឃើញដៃគុណចៅអធិការចាស់ឃើញគណៈកម្មការចាស់លោកថាច់ថាច់អីថាច់ថាច់ធីនថាច់ធីន ថៃធីនហ្នឹងដែលជាគណៈកម្មការចាស់ហើយអ្នកផ្ដើមកំណត់រឿងលក់ដើមកគីនោះហើយព្រះអង្គថាច់ថាច់សឿនហៅញននោះចៅអធិការចាស់វត្តនំសេកហ្នឹងចៅអធិការស្ដីទាឥឡូវត្រូវដាក់ចុះពីតំណែងហើយនៅខាងភាគីរបស់អាជ្ញាធរតើរឿងហ្នឹងវាពាក់ព័ន្ធទៅដល់រឿងគុំគួនរឿងគំនុំសងសឹកអីជាមួយនឹងអឺ មន្ត្រីនឹងហើយវាមានលឺចេះទៀតមានលឺពាក្យថាអាជ្ញាធរនឹងចង់លើកបកជនព្រោះប្រសង់ថាញននឹងក៏ជាបកជនថាច់ធីនឹងក៏បកជនហើយនឹងលោកម្នាក់ទៀតអឺគណៈកម្មការដែរនឹងក៏បកជនដើម្បីគ្រប់គ្រងវត្តនឹងបកគលវត្តនឹងទៅឲ្យយួនបដ ாய் ដល់ព្រះអង្គគ្រូយល់យ៉ាងម៉េចដែរព្រះអង្គគ្រូណាក៏ដែររឿងនេះមើលទៅដូចជាវា conflict ដូចជាច្បុកច្បល់អីខ្លះចឹងដែរប៉ុន្តែចំពោះទស្សនៈគោលជំហររបស់យើងនៅខាងក្រៅស្រុកឃើញថាតំណើនេះវាហាក់បីដូចជាមានការចងគំនុំគុំគួនដោយសាររឿងជ្រឿទៀលផ្សំជាមួយនឹងសាលាឆោទៀនហើយថែមទាំងបានបទ្រុសបត្រាស់គឺថាប៉ះពៀទៅលើបកាយរបស់ប្រសងទៀតណាអញ្ចឹងទៅ ចាត់ទុកថាថ្នាក់មូលដ្ឋានហ្នឹងផ្សំជាមួយនឹងថ្នាក់ស្រុកខេត្តហ្នឹងដូចជាចោមគ្នាធ្វើបាតម្ដងអីវាអាចដែរខ្ញុំក៏ថាក្នុងនាម ជាប្រសងខ្មែរក្រមមួយរូបសូមអរិទ្ធនាបិណ្ឌបាតព្រោះប្រសងខ្មែរក្រមយើងបើសិនជាចូលបកជនអីពីព្រោះអានេះគឺជាឱកាសមួយព្រោះតាមពិតទៅมันជួយអីបានទៅដល់ខ្មែរក្រមទេ យើងលើកឧទាហរណ៍ដូចជារិគុណអឺ ដោយគុណហ៊ុននៅឯវត្តព្រៃចប់ឯជាដើមលោកបកជននេះមើលតំងទៅយួនគេលើកហ្នឹងគ្រាន់តែជាឧបករណ៍ទេមិនថាជឿតែអញ្ចឹងវាព្រោះប្រសងយើងទាំងយើងទាំងគេក៏ដោយមិនតែការងារនៅទៀតសតទៅបើយើងធ្វើជាបកជនមួយជួលជាសមាជិកបកជនហើយទៀតសតគួរតែណាការពារនៅ ផលប្រយោជន៍ផ្ទាល់ខ្លួន ការពារផលប្រយោជន៍ប្រសងហើយជាមួយនឹងប្រជាពុទ្ធបរិស័ទខ្មែរខ្មែរក្រម យួនក៏មិនមែនចឹងដែរប្រសងមហាយានគេចូលជាបកចនអីចឹងដែរគេធ្វើការប៉ុន្តែអផលប្រយោជន៍របស់គេនោះដូចចាត់ទុកថាដូចជាគេ concern ណារបៀបគេ care គេ concern គេយកចិត្តទុកដាក់គេការពារគេសម្បំចំពោះយើងវាមើលតម្ងទៅមកពីយើងវាខ្លាចគេផងមកពីយើងសមត្ថភាពហ្នឹងវាមិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការពារផ្ទាល់ខ្លួនផងប្រយោជន៍ផង ចឹងទេមានតែវិធីមួយយ៉ាងណាទស្សនៈខ្ញុំកណាមើលឃើញទៅប្រហែលជាវាអាចមកពីពីចំណុចធំធំទី1ការដែលកើតឡើងកន្លងហើយនឹងមកពីការកណ្ដុំគុំគួនយល់ចាញ់យល់ឈ្នះជាដើមទី2ទៀតបើសង្ឃហើយក្រមយើងនៅទីហ្នឹងយើងអត់មានប្រកាន់ថាព្រះអង្គនេះខុសត្រូវព្រោះយើងនិយាយដល់យុត្តិធម៌ព្រោះសហព័ន្ធខ្មែរក្រមអន្តរសាសនាព្រះសង្ឃខ្មែរក្រមក្រៅស្រុក ដល់យើងយកនៅគោលជំហរគឺថាណា ខុសថាខុសត្រូវថាត្រូវប៉ុន្តែសំខាន់ជាងគេបំផុតគឺអាកត្តាសំខាន់យើងគឺថាជួយការពារគ្នាយើងទោះបីជាណាក៏ដោយយើងគឺជាជនរងគ្រោះសម្ដងរឿងខ្មែរក្រមនោះគឺប្រសងខ្មែរក្រមជនជាតិដើមខ្មែរក្រមនោះភាគច្រើនគឺរងគ្រោះ99%ចឹងតែមានតែវិធីមួយយ៉ាងនេះជួយសម្រួលណែនាំយ៉ាងណានឹងជួយចេះស្រឡាញ់គ្នាកណាតែចំពោះកណាដល់ខ្លីថាកនំគុំគួនផ្សំជាមួយនឹងយើងវាមិនគប់ហៅថាអឺ ទៅលើទៅលើច្បាប់មើលត្រឡប់យកឲ្យមិនខុសទេមិនទេគេឆ្លៀនពៀនគេចន់ឆ្លីគេធ្វើទុកបុកម្នេញយើងណាណាបើរឿងពាក់ព័ន្ធជាមួយនឹងរត់កង់3ខ្ញុំមកគុណណាមើលរត់កង់3ឥឡូវឧទាហរណ៍ចារត់កង់3នឹងប្រសង់ប្រើប្រាស់យូរហើយហើយវាអត់មានបញ្ហាអីទេ មុនមានទំនាស់រឿងកាប់ដើមកុកីអឺ ព្រះអង្គចៅអធិការស្ដីទីនឹងជាមួយគណៈកម្មការចាស់លោកថាច់ធីនហើយថាច់មៀមមិញមិញខ្ញុំបាននឹកឃើញថាច់ធីននឹងតាមកំណត់ដឹងនៅភូមិតុងហឹងខាងជើងហើយលោកថាច់មៀមនឹងនៅភូមិតុងហឹងខាងត្បូងអញ្ចឹងណាហើយដោយគុណអាចារ្យតការស្ដីទីនឹងឥឡូវធ្លាក់ពីតំណែងហើយឈ្មោះថាច់សឿនហៅញោនក្នុង3នាក់នឹងជាបព្វជននឹងរឿងពាក់ព័ន្ធដល់រឿងលក់ដើមកគីហ្នឹងក្រោយពីលក់ដើមកគីទៅ ក៏មានគនុំគុំគួនតាមរលរឿងភូមិកណ្ដែងហើយថ្ងៃដែលហាមអឺប្រវាយបតាប់គ្នារឿងមិនអោយលក់ដើមកគីហ្នឹងមានមានប្រសាក់មាននគរបាល ម្នាក់វាយប្រសង់ទៀតណាមានវាយប្រសង់វាយអីនៅក្នុងវត្តទំនុំសេកនឹងតម្ដងហើយបើគិតពីរឿងរត់កង់3ស្ដាប់ទៅថារត់យូរហើយហើយមុននឹង ធ្វើការខាត់នៅតាមផ្លូវហ្នឹងมันបានផ្ដល់សេចក្តីជូនតំណែងថាអរត់កង់3ហ្នឹងវាមិនសមស្របវាមិនខុសវាខុសច្បាប់អីវាមិនតំណងខ្លាចមានអបស័កនៅក្នុងចរាចរណ៍អីធ្វើដំណើរមានគ្រោះថ្នាក់អីហ្នឹងជាដើម គួរកប់3ជូនតំណែងមកពីនៅក្នុងដំណាក់កាលខ្វះខាតនៃប្រសង់មុនធ្វើការខាត់តាមផ្លូវអញ្ចឹងណាបងគ្រូណាហ្នឹងមានការលើមតិលើកឡើងហ្នឹងអញ្ចឹង ហើយមួយទៀតដោយព្រះអង្គគ្រូមានបន្ទូលមិញខ្ញុំគណៈឯកភាពទាំងស្រុងគឺផ្លូវលំតូចបើយើង ប្រើប្រាស់ហើយវត្តនំសេកពុទ្ធបរិស័ទជិតបំផុត2គីឡូឆ្ងាយបំផុតពី10គីឡូអញ្ចឹងបាទលោកបាទឥឡូវយើងឃើញលោករៀបចំបោះទូកបោះអីប៉ុន្តែក្នុងការបិណ្ឌបាតតាមតាមទូកតាមអីនឹងលំបាកវេទនាហើយមានពេលខ្លះប្រផិតប្រផាយសឹងតែមកមិនតាន់ឆាន់ផងណាអញ្ចឹង ហើយទៅរកអ្នកកណត់ក៏អត់សុវត្ថិភាពនឹងច្រើនព្រោះទូកណត់អីហ្នឹងមើលទៅខ្ញុំកណ្ដាលមើលឃើញផ្លូវទូកហ្នឹងដូចមិនតាន់ជារៀបរយហើយចម្ងាយផ្លូវនេះឆ្ងាយពិបាកជាងផ្លូវទៅតាមរត់រត់កង់3ទៅតាមផ្លូវគោកអញ្ចឹងមើលឃើញហាក់ដូចជាមានកំនុំសងសឹកតើគួរកប់3ទេអាច បងគ្រូគិតថាមានមជ្ឈបាយណាដែលរដ្ឋទៅតាមដោះស្រាយគ្នាតាមផ្លូវគោកបាន បងគ្រូមានយោបល់យ៉ាងណាដែរបងគ្រូអឺកណាមើលតម្ងទៅមានតែវិធីមួយយ៉ាងយើង approach បានលើកណាគណៈកម្មការនៅទីនោះហើយប្រសង់រួមជាមួយនឹងខាងខាងអន្តរសាសនា ដែលនៅ ក្នុងតំបន់ហ្នឹង បានន័យថាមានលោកគ្រូវិនជាដើមត្រឡប់មកវិញទៀតហ្នឹងពីព្រោះមានតែរឿងស្អីក៏ដោយបើកើតឡើងទោះបីក្ដុំក្តាំងអីទាំងសមរភូមិទាំងអាវុធក្រោយក៏ដោយទីបំផុតគឺមានតែការចរចាចរចាគឺជាមាត់សុបាយចុងក្រោយដែលឡុកហ្នឹងចុងក្រោយហ្នឹងយល់គេថាអាយយ៉ាយហ្វាប់បើមិនចុងក្រោយមានតែវិធីអង្គុយជជែកគ្នា negotiation កណាជជែកគ្នាពីព្រោះអាកង3ទៀតសោតាមកណាលពិនិត្យមើលទៀតសោដោយសារកង3ហ្នឹងមិនមានដាក់អសរខ្មែរ ហើយប្រហែលជាមូលដ្ឋាននៅទីហ្នឹងនោះក៏មានអាការកត់សម្គាល់ពីរឿងភាសាអក្សរសាស្ត្រហ្នឹងក៏ចូលទៅក្នុងការរើសអើងទៀតដែរណាភាសាបាទបាទសេបដាឲ្យធំជាដើមទៅពុកកងអាងកងអាបហ្នឹងគាត់អត់សុវ័យចិត្តហ្មងទេរឿងអសរខ្មែរប្រប៉ុណ្ណាអញ្ចឹងទៅកន្លែងហ្នឹងក៏តាមពិតវាអត់មានខុសអត់មានអីដែលកែមឈួងទេទៅតាមផ្លូវច្បាប់មិនទេគ្រាន់តែមើលទៅមាន ការរើសអើងអញ្ចឹងមធ្យោបាយល្អជាងគេបំផុតគឺថាត្រូវជជែកគ្នា ជួបជុំគ្នាថ្ងៃណាមួយទៅជជែកគ្នាដល់ស្រួលឲ្យទីហ្នឹងឲ្យកើតជាកន្លែងមួយពីព្រោះកន្លែងហ្នឹងបើសិនជាមិនកើតនៅទីហ្នឹងឲ្យសុខសាន្តត្រានទេធ្វើឲ្យទឹកចិត្តប្រសង់ធ្វើឲ្យប្រជាពុទ្ធបរិស័ទធ្វើឲ្យខ្មែរឲ្យយួនឲ្យរដ្ឋាភិបាលទីហ្នឹងអត់សុបាយចិត្តគ្នាមើលគ្នាអត់ឃើញទេមើលគ្នាមិនគេហៅថាវាមិនមិនចាំអត់មិនចំនឹងគ្នាគ្នាដែលធ្វើឲ្យបទ្រុបត្រាស់គ្នារហូត ទីផិតទៅប្រះឆាគ្នាធ្វើឲ្យបាក់បែកសាមគ្គីអាហ្នឹងវាខុសជាមួយនឹងបាវចនារបស់ថាអ៊ុំយើងទៀតដែរចាត់ទុកថាអ៊ុំដូចចាស់រដ្ឋបាលយួនដែលគេកំពុងថែរក្សាអញ្ចឹងទេយើងគួរតែសម្រួលគ្នាមានតែម្យ៉ាងអង្គុយជជែកគ្នាសម្រួលឲ្យសិទ្ធិជនជាតិដើមខ្មែរក្រមឲ្យប្រសងនៅទីនឹងសម្រួលឲ្យប្រតិបត្តិធម៌វិន័យទៅសុខសានត្រានទាំងអស់គ្នាបាទ បើល្អជាជាងមិនក្រោយឧទាហរណ៍ឧទាហរណ៍ថាមិនត្រូវគ្នាចាស់បើមិនត្រូវគ្នាព្រះអង្គគ្រូគិតថានឹងមានរឿងកើតអ្វីឡើងទៅតាមការប្រមាលមើលទីហៅថាដោះស្រាយមិនបានហើយរឿងនឹងគេរុញឡើងប្រកាន់ភាគីសង្ខាងដាច់ណាត់អញ្ចឹងព្រះអង្គគ្រូគិតថារឿងនឹងអាចឈានទៅដល់កម្រិតណាដែរព្រះអង្គគ្រូតាមខ្ញុំកណានីតួទៅវាអាច បើសិនជារឿងហ្នឹងតូចតូចយើងមិនរកពិធីប្រឡត់ភ្លើងហ្នឹងក៏អាចជារៀលដាលហើយមានតែយកធម៌មួយយ៉ាងខន្តីបន្តិចទៅមកខាងនោះដែលមានចេតនារដ្ឋាភិបាលចេតនាធំយកគេបំផុតដែលរួបរวมជាមួយនឹងប្រសង់ខ្មែរក្រមដូចចោះមួយចំនួនដែលលោកមិនដូចថា ស្រឡាញ់ខ្លួនឯងស្រឡាញ់ជាខ្លួនឯងហ្នឹងលោកចូលជាមួយគេចឹងណាគេនឹងយើងទៅចោះចាត់ទុកថាអញ្ចឹងមែនតើមានវិធីមួយយ៉ាងជួយសម្រួលប៉ុន្តែកុំភ្លេចថានៅពេលឱកាសណាដែលបាត់មិនសម្រួលបាននៅកើតដួងដោយធំធំធំឡើងមានវិធីសាសនាមួយគាត់ថាយើងនៅខាងក្រៅហ្នឹងគាត់ថាត្រៀមលក្ខណៈ24ម៉ោងបានន័យថាបើរឿងឲ្យកើតឡើងប្រកាសជាមូលដ្ឋានហ្នឹងគេមិនអោយមែនតែគេធ្វើមែនយើងក៏មានវិធីសាស្ត្រថាដើម្បីអន្តរាគមន៍ហ៎បងគ្រូធ្វើបត់អន្តរាគមន៍ ញញ៉ាត់អីជាដើមចូលទៅស្ថានទូតចូលទៅកុងស៊ុលចូលទៅក្រសួងការបរទេសជួយទៅអន្តរកម្មពីព្រោះ complete ទៅយើងណាមឥឡូវកំពុងអង្គុយនៅក្នុងអាសនៈអង្គការសហជីវជាតិតាក់ទងជាមួយនឹងទីប្រឹក្សាកម្ពុជាសិទ្ធិមនុស្សតែបើសិនយើង complete នៅខាងក្រៅគេមានភ្នែកដូចកៅស្រុកយើងហៅខំអញ្ចឹងមិនអស់អញ្ចឹងទៅគួរតែសម្រួលណាណាគួរសម្រួល ចឹងជាសរុបមកកិច្ចការហ្នឹងបើរដ្ឋាភិបាលមានឆន្ទៈបើអាជ្ញាធរដែនដីមូលដ្ឋានហ្នឹងមានឆន្ទៈចង់សម្រួល គឺដោះស្រាយបាន បើអាជ្ញាធរដែនមូលដ្ឋានហ្នឹងមិនមានឆន្ទៈចង់សម្រួលចង់បង្ករឿងទេរឿងនឹងកើតឡើងបងគ្រូចង់មានបន្ទូលចឹងកណាកណាវាចឹងរឿងចឹងកណា អឺកូនចាស់មានសំណួរពីតំពវត្តមង្គលបរិយតនំសេកនោះ មានសំណួរមកលោកថាអឺធំស្វាយប្រកេនរឿងលួយ កាប់ដើមឈើកគីណាកគីនឹងវេប្រសងនឹងចាប់យានជំនិះបੰបាបនឹងរឿងថ្មី ថ្មីពតជុំវិញវត្ត និងសាលាទៀនភូមិរ៉ែងគឺជាមនុស្សបង្ករឿងតែម្នាក់អូមនុស្សតែមួយក្រុម តែមួយក្រុមអូ តាមលោកអយតលឹងលោកកេនតលឹងថានេះគឺជាក្រុមមនុស្សតែមួយក្រុមនឹងឯងណាក៏រឿងពីរឿងហ្នឹងអឺកើតដំបងទីខ្ញុំកណ្ដាលឬសូត្រួសត្រួសគឺលោកថាច់ធីនហ្នឹងលោកថាច់ធីនហ្នឹងគាត់បារម្ភថា ធ្វើសាលាឆោទានភូកណ្ដាលនេះនាំឲ្យបែកចែកប្រសក់ហ្នឹងបានទៅវត្តភ្នំសេកហ្នឹងអឺពួកក្រុមគាត់ហ្នឹងបាត់លៀបសការៈណាទៅចាណា បើនិយាយតាវត្តអោខាងភូមិកណ្ដាលហ្នឹងពុទ្ធបរិស័ទទៅវត្តនំសេកភាកច្រើនភូមិកណ្ដាលណាព្រោះឥឡូវទាំងប្រសង់សំណាក់និស្សិតដែលរៀននៅវត្តនំសេកហ្នឹងជាង10ព្រះអង្គគឺកូនចៅអ្នកស្រុកភូមិកណ្ដាលខ្ញុំកណាលឺសូថាអបអសាទរដែរឬសូថាពួកកូនចៅគាត់នឹងខំប្រឹងបញ្ជូនកូនចៅឲ្យទៅបួសហើយសិក្សារៀនសូត្រដើម្បីមកថែទាំការពារនៅពោជនីយដ្ឋាន ស្លាឆាទៀនភូមិកន្លែងហ្នឹងបាទអញ្ចឹងព្រះអង្គគ្រូមានការយល់ឃើញយ៉ាងម៉េចគាត់លោកបញ្ជាក់មកមានគណៈកម្មការនឹងបញ្ជាក់មកថាក្រុមមនុស្សតែមួយទេបង្ករឿងទាំង3ករណីហ្នឹងណារឿងហ្នឹងហ្នឹងចាត់ទុកថាយើងដូចជានៅកែវសេវៀនទៅចោះពីព្រោះរឿងរ៉ាវដែលកើតឡើងទៅបីឡើងបើយើងនិយាយទៅតាមច្បាប់នៅលើកតេយុទ្ធ ជាផ្លូវតុលាការក៏ដោយគឺថាលកឹកណាទាំងភាគីទាំងពីរហ្នឹងចូលរួមជជែកគ្នាបានទៅតុលាការហ្នឹងគេកាត់ទោសថាខាងក្រូចខាងខាងខាងកឬមួយខាងខហ្នឹងត្រូវបានពីព្រោះមានផតាំងប៉ុន្តែធៀបពិតទោះបីជាយ៉ាងណាក៏ដោយយើងនៅខាងក្រៅហ្នឹងក៏តំណាងឲ្យ ឆន្ទៈរបស់ ខ្មែរក្រមប្រសងខ្មែរក្រមក្នុងក្នុងក្រៅដូចគ្នាសុមេតា ព្រះអង្គដែលនៅក្នុងមេតូប្រទេសហ្នឹងគឺពិសេសនៅក្នុងកងរែងនៅក្នុងសាលាឆោទៀនហ្នឹងជួយសម្រួល ជួយសម្រួលធ្វើយ៉ាងណាហ្នឹងរួរួពិធីណាជួយសម្រួលគ្នាហើយបើឃើញថាសម្រួលហ្នឹងពិបាកនឹងដោះស្រាយមានតែវិធីមួយយ៉ាងគេហៅ take a legal action តើមានច្បាប់លេតើមានច្បាប់តើមានតុលាការតើមានមូលដ្ឋានអីជាដើមគឺថាហ្នឹងវាអាចទៅដល់រឿងមួយវាបងខាតទាំងពីរសន្តាន ឥឡូវយើងគិតញ៉ាំងសេចក្តីនៅឧបសង្ខេបហើយជាមួយនឹងធ្វើឲ្យបញ្ហាហ្នឹងតូចមកវិញកុំឲ្យទលេទលំធំពេកចឹងតែមានតែវិធីមួយយ៉ាងនៅទីហ្នឹងហ្នឹងរខុសរត្រូវហើយបើឃើញ ថាតំណើហ្នឹងវាប្រកាសប្រជាថាយើងមិនសម្រួលបានអាហ្នឹងមានតែវិធីមួយយ៉ាងផ្លូវច្បាប់ហើយគុណជឿដែរថាដើរទៅតាមផ្លូវច្បាប់នឹងនឹងប្រកបទៅដោយភាពយុត្តិធម៌ អឺវាអាចដែរបើសិនជាផ្លូវច្បាប់ហ្នឹងប្រកាសប្រជាអ្នកដែលជួយសម្រួលផ្លូវច្បាប់ឬមួយកាត់ទោសឬមួយវេកញែកទៅតាមកតិយុត្តជឿថាអ្នកដែលមានចេតនាបំពេញហ្នឹងមកថារដ្ឋាភិបាលចុះដែលគាត់មានចេតនាបំពេញមូលដ្ឋានស្នាក់ឃុំស្នាក់ខេត្តហ្នឹងប្រកាសជាអ្នកដែលគេហៅថា victim ហ្នឹងជនរងគ្រោះហ្នឹងគឺខ្មែរក្រមគឺប្រសងដែលតើបតែ ទស្សនិកភាពដែលទៅទស្សនិកជនទៅតែផ្ញើសារមកមិនមីងហ្នឹងលោកទទួលខុសត្រូវហើយទទួលរងគ្រោះអញ្ចឹងទៅខ្ញុំកណាអាត្មាភាពជឿថាប្រសងនឹងហើយដែលរងគ្រោះហើយអ្នកដែលដែលធ្វើឲ្យឲ្យឲ្យធ្វើទរណកម្មលើ ប្រសងខ្វែក្រមហ្នឹងគឺរដ្ឋាភិបាលមូលដ្ឋានដែលជាដើមចឹងនៅស្រួលមានតែវិធីមួយយ៉ាងស្រួលនៅខ្ញុំក៏ថាមានតែគ្រូចាគ្រូអាតាមការរាយការណ៍មកថាការស្រួលរឿងច្បាប់ហ្នឹង គឺតាំងពីសុំច្បាប់ ប្រមាណដងប្រមាណលើខាងហ្នឹងអត់មានអនុគ្រោះអត់មានអឯងបើកឱកាសឲ្យអនុញ្ញាតឲ្យពល7ដង7ដងក្នុងការសាងសង់សាលាឆោទៀនតើគាត់ចាស់មានក្តីសង្ឃឹមដែរទេថាពួកគេនឹងសម្រួល ច្បាប់របស់យើងដែរទេហើយមួយវិញទៀតចាសាលាឆោទៀនហ្នឹងមានសាលក្រមចេញហើយថាឲ្យវាយចោលហ្នឹងហើយប៉ុន្តែតាមយើងដឹងអ្នកភូមិកណ្ដាលហ្នឹងគេបដូរផ្ដាច់ការពារសាលាឆោទៀន ដោយគេគិតថាគេកំពុងរងភាពអយុត្តិធម៌ហើយ នោះគឺជាគំនុំសងសឹកនៃមន្ត្រីមូលដ្ឋាន ដោយហេតុអីដោយហេតុថាមានរនុកក្នុងដោយទូលព្រះអង្គគ្រូមិញអញ្ចឹងព្រះអង្គថាច់សឿនហៅញនហើយនឹងលោកថាច់ធីនហើយថាច់មៀមអញ្ចឹងណាអឺស្ដាប់ទៅហាក់ដូចជា មានភាពស្មុគស្មាញអញ្ចឹងបានព្រះអង្គគ្រូថាយើងនៅក្រៅសៃវៀន យ៉ាងណាក៏ដោយខ្ញុំកណ្ដាលចង់សុំបញ្ជាក់រឿងមួយសុំសួរព្រះអង្គគ្រូអញ្ចេះថាឡូវបើនិយាយពីរឿងច្បាប់និយាយពីរឿងច្បាប់យើងមាន international law យើងមានសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិមនុស្សអឺសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើម តាមដែលពួកគាត់បានយល់ដឹងនៅសេចក្តីប្រកាសរបស់សិទ្ធិជនជាតិដើមជាពិសេស ដែលអនុញ្ញាតឲ្យខ្មែរក្រោមមានសិទ្ធិស្វយ័តហើយនឹងថែរក្សានៅប្រពៃណីវប្បធម៌ពុទ្ធសាសនាអឺបែបប្រតិបត្តិសេរីជំនឿរបស់ខ្លួនឯងដោយឡែកហើយមានសិទ្ធិនៅក្នុងការសិក្សារៀនសូត្រភាសាអក្សរសាស្ត្រដាច់ដោយឡែករបស់ខ្លួនអ្វីដែលបាត់បង់ទៅអ្វីដែលត្រូវគៀបសង្កត់ បំបត្តិសិទ្ធិសេរីភាពនឹង គេអនុញ្ញាតមានមេត្រាជាច្រើនអនុញ្ញាតការពារឲ្យធ្វើឲ្យរស់រវើកឡើងវិញតើព្រះអង្គទៅតាមការពិនិត្យរបស់ព្រះអង្គគ្រូគេអាចអនុវត្តទៅតាម international law ឬមួយក៏សេចក្តីប្រកាស declaration របស់អង្គការសហប្រជាជាតិនឹងអាចបូកបញ្ចូលបានដែរបងគ្រូកណ្ហាអប្រគុណត្រឡប់មកសនុំឯមិញដូចជាព្រឹត្តិការណ៍នឹងកើតឡើងបើសិនជាมัน ច្រឡំទេការដែលចាប់ផ្ដើមកសាងដំបងដំបងដូចជាភូមិបើន័យថានៅនៅឃុំនៅទីនោះមិនភូមិខាងសាហ្នឹងគេមានចុះមកអបអសាទរណាណាមេភូមិមេភូមិទៅចូលរួមនៅក្នុងពិធីសម្ពោធកណាសម្ពោធហ្នឹងដំបងដំបងហ្នឹងទី1ទី2ទី3ហ្នឹងបើកលេចមើលបើវាអត់មានសារាចរអត់មានអាជ័យត្រីណាពីម៉ាច់ឈឹមពីហាណូយហ្នឹងចុះមក ទេមើលតម្ងទៅថ្នាក់មូលដ្ឋានថ្នាក់ស្រុកហ្នឹងហើយជាមួយនឹងខេត្តហ្នឹងតែម្ដងណាល្អជាជាង តាមចំពោះខ្ញុំកណ្ដាលពិធីតំណស្រ័យថ្នាក់មជ្ឈុំទៅលើកម្ពូលរបស់ទីក្រុងហាណូយក្រុងហាណូយទីសូនប្រហែលជាមិនដឹងខ្យល់ទី1ទី2ប្រហែលជាមិនចាប់អារម្មណ៍ក្នុងរឿងហ្នឹងទេប៉ុន្តែអាទាំងវើនេះទៀតសោតវាអាចចាត់ទុកទៅជាទាំងវើដែលសងសឹកតែម្ដងណាប្រកាន់ហើយសងសឹក ហើយចង់ធ្វើទុកបុកម្នេញបាបនៅទីភូមិឋានហ្នឹងអញ្ចឹងទេមានតែវិធីមួយយ៉ាងឥឡូវវាឃើញថាតំណើហ្នឹងវាទៅអញ្ចឹងហើយតួយ៉ាងខ្ញុំកណ្ដាលលើកបុគ្គលិកទៀតឋានរឿងខ្លីៗថ្មី ថ្មីពីព្រោះនៅកោះត្រល់ដែលគុណហ្មងដែលទៅជាមិត្តភក្តិក៏ពេលទៅមិនបញ្ចេញឈ្មោះទេហ្មងជាមិត្តភក្តិមួយគ្នាហ្នឹងហើយកសាងវត្តខ្មែរអឺពោធិរាមមួយនៅកោះត្រល់ហ្នឹងតាមពិតទៅបងលោក និមន្តទៅហាណូយហ្នឹង7លើក7ដង ជាងទៀតហើយចម្រុំ10ដងបានទទួលច្បាប់ពីក្រសួងការពារជាតិរបស់រដ្ឋាភិបាលយួនហ្នឹងតែម្ដងឲ្យអនុញ្ញាតឲ្យសាងវត្តខ្មែរនៅឯស្រុកកោះត្រល់កោះត្រល់ហ្នឹងខេត្តក្រមួនសរ ណាប៉ុន្តែសពថ្ងៃហ្នឹងដោយសារអាថ្នាក់មូលដ្ឋានថ្នាក់ស្រុកហើយជាមួយនឹងពួកការកសាងមូលដ្ឋានមាននគរបាលជាដើមហ្នឹងវាចង់កេងផលប្រយោជន៍ទៅលើវត្តហ្នឹងនៅបង្អាក់ការកសាងដោយមកចរចាដើម្បីចង់អោយព្រះអង្គបញ្ចោតិការនៅទីនោះនឹងដោះដូរដោះដូរដោយគេបានញុះញង់ថាដោយសារមតិយោបាយដោះដូរដោយសារមាន ទី1គេចាត់ទុកថាកន្លែងនៃកសាងវត្តហ្នឹងវាអាចមានឧបសគ្គនៅពេលដែលកប៉ាល់ហោះវាចុះពីអឺចុះចតនៅចំណតពលានអន្តរជាតិនៅកោះត្រល់វាអាចមានបញ្ហាឧបសគ្គដោយសារវត្តហ្នឹងវាអាចរារាំងឲ្យជាដើមខ្ពស់ពេកហើយម្យ៉ាងទៀតវត្តជាមួយនឹងពលានកប៉ាល់ហោះហ្នឹងជិះម៉ូតូប្រហែលជាម្ដុំ7នាទីទេអត់មិនឆ្ងាយទេនេះគេថាឥឡូវវាអញ្ចឹងរឿងហ្នឹងត្រូវតែយើងបដូរពីទីតាំងរីមូទីហ្នឹងទៅតាំងទីកន្លែងថ្មី អីគីសងកន្លែងការកសាងហ្នឹងខូចខាតហ្នឹងទៅដល់ទ្វេដងឬមួយរហូតដល់ triple 3ដងជាដើមណាហើយលោកខ្ញុំបណ្ដាក៏បានជជែកគ្នាម្សិលមិនចាំឆ្ងាយវែងឆ្ងាយទៅឥឡូវវល់នៅនឹងខំប្រឹងត្រែងរនាលយកអាច្បាប់នឹងជិញនិយាយជាមួយអាពួកនគរបាលស្រុកហ្នឹងបន្តកសាងនេះ50%យើងចាក់ទៅហើយយើងចាក់គ្រឹះចាក់មូលដ្ឋានពហិរសាលាគាត់អីមានខ្លះមួយចំនួនហើយ ចឹងទេយើងរនាងក្រៃរនាលកុំភ្លេចថាចឹងមិនក្នុងកណ្ដាលក៏នៅចង់ឆ្ពេចយកទៀតយើងមិនអឺមូលបង្កើតឬមួយអះអាងទេគឺថាច្បាប់នៅតែច្បាប់មូលដ្ឋាននៅទីហ្នឹងគួរតែសម្រួលហើយបើសិនជាដំណើរនឹងអញ្ចឹងមែនទេណាយើងនឹងបន្តរួមពិធីណាមួយដើម្បីនឹងជួយសម្រួលច្បាប់អន្តរជាតិត្រឡប់មកវិញនិយាយពីរឿងច្បាប់ជនជាតិដើមដោយយល់ទៅតាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ វិជនជាតិដើមហ្នឹងយើងមិននិយាយដល់កណ្ដាពាក្យខ្លីអឺខ្លីខ្លីប៉ុណ្ណឹងតែបើយល់ទៅតាមច្បាប់ហ្នឹងមែនទេហ្នឹងយួនហ្នឹងត្រូវតែកសាងឲ្យខ្មែរក្រមទេម្ដងណាកសាងឲ្យលីឱកាសទៅយ៉ាងណានឹងជួយសម្រួលឲ្យគ្នានឹងមានអាទឹកចិត្តគួររក្សាប្រពៃណីទំនៀមម្លាប់នៅតែធ្វើបាបរហូតចាប់ផ្ដើមវា75រហូតដល់សប្ដាហ៍បានចង់50ឆ្នាំឥឡូវនៅតែយាយីនៅទៅធ្វើបាបខ្មែរក្រមព្រោះខ្មែរក្រមមិនតាន់មានអីបន្តិចទេរឿងខ្មែរក្រមនោះមិនតាន់និយាយទៅតាមភាសាខ្មែរក្រមខ្មោចក៏អត់តាន់ចូលដែរ តែកុំភ្លេចតែយួនហ្នឹងដេកអត់សុកទេកុំកុំភ្លេចហាណូយប្រហែលលានក៏ដោយបើសិនជារឿងរ៉ាវបង្កើតឡើងវិញយើងទប់ស្កាត់អត់បានទេណាយួនហ្នឹងដែលគួរទៅរដ្ឋាភិបាលហ្នឹងយើងនិយាយទៅចាត់ទុកទៅវាចង់ប្រើពាក្យទៅចង់ធ្ងន់បន្តិចគួរតែសម្រួលឲ្យខ្មែរក្រមឲ្យសុកសានត្រានៅជាមួយគ្នាខ្មែរក្រមអត់មានឆន្ទៈណាចង់គិតគូរថាយល់ស្រុកយល់ទេទេប៉ុន្តែត្រូវធ្វើយ៉ាងណាត្រូវគោរពនៅសិទ្ធិជនជាតិដើមរបស់ខ្មែរក្រមប្រសង់ខ្មែរក្រមជនជាតិខ្មែរក្រមកណត់ខ្មែរក្រមជាដើមត្រូវទៅសម្រួលឲ្យគ្នា ហើយធ្វើបាបដល់ពេលណាទៀតបើណាឯងរហូតដល់50 60 2 300ឆ្នាំហើយហ្នឹងអញ្ចឹងទេគួរតែសម្រួលសម្រួលពីឥឡូវទៅនេះអញ្ចឹងទេកណាសុំតែចូលរួមប៉ុណ្ណឹងរឿងច្បាប់ត្រឡប់ហ្នឹងណាអរគុណបងគ្រូបងគ្រូមាន យើងយើងយើងសូមចូលទៅក្នុងមើលនៅ comment តិចដើម្បីជាការឆ្លើយតបនៅសល់ម៉ោងតិចតួចយើងឆ្លើយតែម៉ោងទៀតណាគណៈគណៈយើងគុណចាស់ជួយមើលសំណួរចម្លើយនៅក្នុង comment ចម្លើយឥឡូវចាប់ដើមមើលពីក្រោមពីក្រោមមកបងគ្រូឃើញទេ Eric Trend Eric Trend នឹងហាក់ដូចជានិយាយមិនពីរសោះអឺចឹងយើងក៏មើលឯ Eric Trend និយាយមិនពីរសទេណា និយាយហាក់ដូចជាអ្នកឆាំងថ្មិលណាចឹងណាណាអឺមិនជា សំណួរទេពាក្យតេះដៀលអេរិចត្រឹងហ្នឹងមើលទៅដូចយួនណាយួនយួនក៏មិនដឹងខ្មែរក៏មិនដឹងរបៀបដូចចេញមកតមាត់តមយអើចេញមកតមាត់តមយដូចគុំនេះហើយនិយាយទៅដូចរឿងកុននេះណាណៃនោះទៅវិញណាវត្តនំសេកមនុស្សតែមួយក្រុមអត់អីទេនឹងហើយហើយអឺ ខាងជេនខេនចន្ទរាខ្ញុំកំណត់តាមសង្ឃប្រវត្តិអនេះគឺថ្លែងអំណរគុណដែរបាទអរគុណដល់ KKCC បានជួយបំភ្លឺហើយអរគុណព្រះអង្គគ្រូអឺមែនណាឥឡូវមានលោកសយសធិនលោកគាត់ចង់បញ្ចេញមតិតាមសយសធិនណាណានេះគាត់ថាអនេះផ្នែកអីគេអឺអីគាត់ គាត់ចង់ជួយយោបល់អីចង់បញ្ចេញមតិទៀមទា បានសម្រេចកើតពីចិត្តមានឆន្ទៈនិងមានតណ្ហានឹងជាប់ក្នុងភពហៅថាភវៈតណ្ហាដែលសន្សំអបនិស្ស័យអាហ្នឹងចាប់ចិត្តឡើងតាមផ្លូវធរទេអាហ្នឹងផ្លូវធរធរអាហ្នឹងគឺយើងកំពុងតែទៀមទាសិទ្ធិបន្តទៅដល់តណ្ហាតណ្ហាចឹងទៅអាហ្នឹងយើងនិយាយអំពីសិទ្ធិទៀមទាសិទ្ធិសេរីភាពទេឥឡូវយើង មិនចូលជ្រៅទៅខាងនោះទេថ្មីថ្មីនេះខ្ញុំបកគុណាបានឃើញនៅសេចក្តីប្រកាស របាយការណ៍របស់ Special Reporter បានផ្ញើទៅរដ្ឋាភិបាលវៀតណាម អំពីរឿងសិទ្ធិសេរីភាពរបស់យុវជនខ្មែរក្នុងនោះគេបានលើកឡើងដែរមាន លើកឡើង ពីរឿងករណីយើងខាយថៃគឿងហើយលោកថាច់រីនដែលជាប់ឃុំ ហើយគេរាយរាប់ច្រើនគេរាយរាប់លោកយ៉ាន់សេតរាយរាប់អំពីលោកតាំងធុយ ព្រះអង្គគ្រូមានបានជ្រាបរឿងនឹងទេហើយចង់មានយោបល់ នៅក្នុងណែរបាយការណ៍របស់ Special Reporter ទាំង7នាក់ដែលផ្ញើទៅរដ្ឋាភិបាលវៀតណាមហើយតាមយើងដឹងថារដ្ឋាភិបាលវៀតណាមមិនទាន់បានឆ្លើយនៅឡើយទេរយៈពេល2ខែ60ថ្ងៃអញ្ចឹងដល់ម្លង60ថ្ងៃទៅ ខាង Special Reporter ពីទីក្រុងហ្សឺណែវ គាត់បានបញ្ចេញជាសាធារណៈហើយមានវិទ្យុធំធំមាន VOA ជាភាសាយួនអាស៊ីសេរីខ្មែរក៏បានលើកយកមកផ្សាយហើយ channel KKCC របស់ព្រះអង្គគ្រូពោសវឿងហើយនៃមជ្ឈមណ្ឌលកម្មវប្បធម៌កម្ពុជាក្រោមក៏បានផ្សព្វផ្សាយមិនដឹងចំណាប់អារម្មណ៍របស់ព្រះអង្គគ្រូជាមួយនឹងរបាយការណ៍របស់ Special Reporter នឹងយ៉ាងម៉េចដែរព្រះអង្គគ្រូ កណ្ដាលពីព្រោះរយៈពេលអឺរាប់ខែអញ្ចឹងទៅ តាមទស្សនៈខ្ញុំកណ្ដាលខាងក្រសួងការបរទេសវៀតណាមពិសេសខាងសាសនាតេបទិនជាមួយនឹងអឺសាសនាវៀតណាម ដែលនៅ ក្នុងប្រទេសបានទទួលប្រកាសជាខាងក្រសួងការបរទេសក៏បានទទួលហើយការដែលมันឆ្លើយតបចាត់ទុកថាការដែលมันយល់ស្រប គួរតែត្រូវតែម្ដងមិនគួរត្រូវតែបកស្រាយមិនយល់ស្របទៀតសតហ្នឹងតើចំណុចណាដែលមិនយល់ស្របដោយសង្ងំរបៀបហ្នឹងបានចាត់ទុកថាមិនយល់ស្របការដែលមិនយល់ស្របបើយើងនិយាយទៅតាមច្បាប់ចាត់ទុកថាដូចជាការចោះចាញ់អញ្ចឹងចោះចាញ់ទៅចឹងណារហូតមកដល់ពេលហ្នឹងទាំងជាតិនិងអន្តរជាតិគេបានតំណាង Special Rapporteur ហ្នឹងពីពលរដ្ឋថាវិបាលយួនហ្នឹងក៏ក្នុងមួយក្នុងសមាជិកនឹងទៀតសនទទួលស្គាល់ គាត់ជាតំណាងរបស់ជនហៅថាអង្គការសហប្រជាជាតិដែលតាក់ទងជាមួយនឹងសាសនាភ្ជាប់ជាមួយនឹងសំណើភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នៅ ក្នុងស្រុកមានដាញ់សេតដាច់គឿងពួកខ្មែរក្រមនៅរដ្ឋាភិបាលយួនយាយីធ្វើទុកបុកម្នេញជាដើមខ្លីៗចំពោះខ្ញុំកណ្ដាលចាប់អារម្មណ៍នេះសុំស្នើបិណ្ឌបាតរដ្ឋាភិបាលយាកណាមឃើញប្រកាសជាឃើញតាមកញ្ចក់ថាថា KKCC ភាគច្រើនគឺថារដ្ឋាភិបាលជាតិណាមដែលមានខ្មែរក្រម ជា ជាបតជនតំណាងឲ្យខ្មែរហ្នឹងបើឃើញមើលឃើញនៅតាមកញ្ចក់ហ្នឹងគួរតែសម្រួលសម្រួលដោះស្រាយអ្វីដែលខ្មែរសំណុំពរវាគ្មាន control ដែលយើងត្រូវតែបកស្រាយទេហើយរហូតទៅដល់សំណុំពរឲ្យៀតណាមត្រូវបដូររដ្ឋធម្មនុញ្ញត្រូវបដូរមេត្រាអញ្ចឹងវាអត់មានទេអានេះសំណើរឿងសោតវាប្រកបដោយឆន្ទៈហ្នឹងបរិសុទ្ធតែម្ដង ណាប្រជាខ្លះជួយសម្រួលល្អជីវភាពនៃការរស់នៅរបស់ខ្មែរក្រមត្រឡប់មកវិញណាឲ្យសុខសាន្តត្រានឲ្យមានសុភមង្គលកូនខ្មែរក្រមនឹងរៀនសូត្រលក្ខនឹងលក្ខជាដើមកន្លែងហ្នឹងហើយគឺជារឿងដែលសំខាន់ពីព្រោះយើងបើនៅក្នុងមហាគ្រួសារតែមួយរវាងយថាជនជាតិដើមខ្មែរក្រមជាមួយនឹងវៀតណាមគឺថាជាមួយសញ្ជាតិដតីដតីទៀតជនជាតិ54សញ្ជាតិនៅប្រទេសវៀតណាមទាំងមូលហ្នឹង រដ្ឋាភិបាលនឹងគួរតែយកចិត្តទុកដាក់ណាសម្រួលអេរយាបតយ៉ាងណានឹងជួយសម្រួលក្នុងកិច្ចការហ្នឹងសរុបពណ៌ទៅប៉ុណ្ណឹងទេការដែលមិនឆ្លើយតបដោយគ្លេវិញចាត់ទុកថាជាការមិនការទទួលស្គាល់ដោយបរាជ័យមែនបរាជ័យយើងថាឆ្លើយ100ទេបងគ្រូដូចរដ្ឋាភិបាលនឹងមិនឆ្លើយបរាជ័យតែម្ដងគេគេឲ្យតម្លៃទៅលើការងារទៅលើបុគ្គលិកលក្ខណៈរបស់រដ្ឋាភិបាល ទាំងមូលតំណាងឲ្យរដ្ឋាភិបាលយាកណាមមនុស្ស100លាននាក់ ដល់មិនសំណើទៅខ្លីៗប៉ុណ្ណឹងមិនហ៊ានឆ្លើយយើងបរាជ័យចាញ់តែម្ដងចាញ់ទាំងសិលធម៌តាមផ្លូវច្បាប់ក៏ចាញ់អ្វីអ្វីសពបែបយ៉ាងណាចឹងបានន័យថាបរាជ័យផង ឆ្លើយមិនរួចអើមានករណីនោះវាពិតនៅក្នុងនោះ អឺខ្ញុំមានចំណុចមួយចំនួនដែលខ្ញុំកណាធ្វើការចាប់អារម្មណ៍នៅក្នុងនោះគេមាននិយាយថាសួរទៅរដ្ឋាភិបាលនឹងខកខានមិនទទួលស្គាល់សិទ្ធិសម្រាប់ជោគវាសនាដោយខ្លួនឯងរបស់ជនជាតិដើមខ្មែរក្រោមហើយនឹងអឺមានការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិការ បង្កើតសមាគមហើយនឹងសិទ្ធិនៅឋានមានការធ្វើអឺ ចូលចាប់យកដីធ្លីរបស់ជនជាតិដើមអីនឹងជាដើម អង្គគ្រូមានបានទទួលនៅរបាយការណ៍នោះដែរបងគ្រូអឺកណាបានទទួលរបាយការណ៍នោះដែរណាអឺឃើញមានការបកប្រែជាភាសាខ្មែរអឺឬសូថាខាង VOKK នឹងធ្វើការផ្សព្វផ្សាយនៅការបកប្រែជាភាសាខ្មែរនឹងដែរណា ចឹងសូមអរគុណច្រើនចុងក្រោយបងគ្រូមានចង់មានយោបល់អីដើម្បីចេញទៅប្រសង់ទូទៅបងគ្រូគណៈយើងស្ថិតនៅ ក្នុងរដូវនៃឆ្នាំសកល2022ផាត់រលត់តោនៅពេលដល់ខ្លីខ្លីខាងមុខនឹងឈានចូល ឆ្នាំគេហៅថាគ្រិស្តសករាជ2023 ស្ថិតនៅក្នុងនាមផ្ទាល់ខ្ញុំកណាអាត្មាភាពស្ថិតនៅក្នុងនាមតំណាងឲ្យអន្តរសាសនាក៏ដូចជាខាងសហព័ន្ធខ្មែរក្រមសូមប្រកេនហើយនឹងជូនពរទៅដល់បកាណាបដិជគុណនៅក្នុងមាតុភូមិជាទីគោរពប្រជាពលរដ្ឋជនរួមជាតិរួមឈាមនៅដែនដីកម្ពុជាក្រមជាទីនឹករលឹកនៅ ក្នុងឱកាសនៃឆ្នាំសកល បវរខាងមុខនេះសូមប្រគេនហើយនឹងជូនពរឲ្យបដិជគុណមានសុខុមាលភាពល្អជាបរតខ្មែរក្រមក៏ដូចគ្នាខិតខំប្រឹង ថែរក្សានៅវប្បធម៌របស់ខ្លួនខំអឺរស់ស៊ី គឺថាចិញ្ចឹមជីវិតនឹង បង្កបង្កើតនៅសេដ្ឋកិច្ចគឺជាកញ្ចប់នៅសេដ្ឋកិច្ចនៃគ្រួសារកូនចៅនឹងធ្វើយ៉ាងណានឹងលីឱកាសឲ្យគ្នានឹងសិក្សារៀនសូត្រ ហើយរក្សានៅវប្បធម៌គឺភាសារបស់ខ្លួនគឺជាភាសាខ្មែរហ្នឹងហើយការតស៊ូសម្រាប់សិទ្ធិវាសនាដោយខ្លួនឯងគឺនៅក្នុងនាម ជាជនជាតិដើមខ្មែរក្រមគឺមិនតាន់ហួសនិស័យនៅឡើយទេនៅតែមានឱកាសទៀមទាទៅតស៊ូដោយ អហិង្សាដោយយោងទៅលើច្បាប់អង្គការសហប្រជាជាតិនឹងគឺជាមេគាដកដងឧត្តម ហើយសូមជូនពរសាជាថ្មីឧបកបដោយពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈបលៈសម្បត្តិ3មនុស្សទេពតាអវសាននៃជីវិតសូមប្រកាសជាយើងបានទៅជួបគ្នានៅក្នុងមេត្តាភូមិដែលជាទីកំសត់របស់យើង នៅពេលដ៏ខ្លីខាងមុខនឹងសូមចប់តែប៉ុណ្ណឹងកណាសូមអរអើកណាសូមបន្តិចទៅកូនចាស់គ្រូសូមសូមធ្វើសេចក្តីថ្កោលទោសត្រង់ចំណុចដែលបានរំពៀនទៅលើខ្មែរជាពិសេសគឺវត្តនំសេកទៅកូនចាស់មានការ ចង់ចង់សំណូមពរឬចង់ថ្កល់ទោសយ៉ាងណាដែរទៀតអឺសំណូមពរផងហើយថ្កល់ទោសផងណាទៀតកណាអរគុណសំណូមពរណាអញ្ចឹងអរគុណព្រះអង្គគ្រូព្រះអង្គគ្រូប្រហែលជាយឺបជ្រៅដែរហើយអឺបានចូលរួមនៅក្នុងកម្មវិធីដ៏អស្ចារ្យហើយជឿថាតិចហើយច្រើនទៅតាមទស្សនៈ ដ៏ទន់ភ្លន់របស់ព្រះអង្គគ្រូប្រកបទៅដោយមេត្តាធម៌សូមឲ្យអញ្ញាធម៌មានការពិចារណាឡើងវិញឲ្យម៉ត់ចត់ពីព្រោះថាអ្វីក៏ដោយបើធ្វើខ្លាំងខ្លាចប៉ះពាល់នាំឲ្យមានបញ្ហាកាន់តែធំ ជារឿងដែលបាត់បង់កិត្តិយសដែលព្រះអង្គគ្រូលោកមានបន្ទូលថារដ្ឋវៀតណាមអាចត្រៀមចូលនៅក្នុងកៅអីឆ្នាំក្រោយហើយខែក្រោយហ្នឹងគឺថាចូលនៅក្នុងកៅអីជាសមាជិក Human Rights Council នៃអង្គការសហប្រជាជាតិអឺមួយវិញទៀតអរគុណចាស់លោកសម្រាប់ចាំយើងបាទលោកគុណចាស់មុនសម្រាប់ចុះអរគុណបាទគ្រូគុំនេះមុនសម្រាប់ចុះបាទ ឡៅអាចបិទនឹងបានមានរឿងមួយល្អបិទបិទចាក់បិទចាក់កណ្ដាលនៅបច្ចេកអត់អត់បិទបិទបិទនឹងកណ្ដាលចង់ឲ្យព័ត៌មានមួយខ្លីនេះបិទបាទហើយនឹងបានបិទហ្នឹងគ្រូបិទបិទបិទឡាវសិនអើកុំសិនកណ្ដាលគុណចាស់អញ្ចឹងចាំមិនស្ទួហើយចឹងចឹងជាកណ្ដាលបាទហើយជាម៉ានេទីបានពីព្រោះចាំបាច់មែនទែនចង់បានជួបជាមួយនឹងលោកគ្រូម្ងដែលប្រចាំនៅឯកឹងធ្វើនៅព្រះស័យអូខេអញ្ចឹងហ៎អូខេឥឡូវយើងសូមផ្អាកកម្មវិធីផ្សាយរបស់យើងហើយមុនយើងចាប់សូម អរគុណដល់គុណចាស់ហើយនិងអរគុណដល់គុណចាស់វិញ្ញាធមទីទីធម្មដែលមានឱកាសបានចូលរួមក្នុងកម្មវិធីរបស់យើងហើយនឹងសូមជូនពរឲ្យគុណចាស់មានសុខភាពល្អហើយនឹងយើងទាំងអស់គ្នាសន្យាថាយើងនឹងវិលជួបពីជួបគ្នាទៀតពេលណាមួយយើងនឹងឆាប់ឆាប់ខាងមុខនេះអរគុណអរគុណចាស់សូមថ្វាយបង្គំលាសូមជូនពរលា